បាទតោះយើងនិយាយអំពីគូឯកនៅក្នុងរាត្រីនេះតែម្ដងពាក្យថាគូឯកមានន័យថាគូទាំងពីរនោះគឺជាគូដែលល្អមើលជាងគេបាទយប់នេះសម្រាប់ Manchester City ឲ្យជ័យទៅកាន់ប៉ារីចំនួន1ស្និតច្រើនមែនទែនការប្រកួតជើងមុន បាទ Manchester City ឲ្យទៀត0លើកន្លះស្និតប្រកួតនេះឲ្យទៀតមួយស្និតបាទបាល់នេះអាចស្មើបាទបាល់នេះអាចស្មើបើសិនជាយើងក៏លេខទៅមើលតារាងពិន្ទុសម្រាប់ក្រុមទាំងពីរ មកដល់ពេលនេះសម្រាប់ Manchester City បាទកំពុងស្ថិតនៅ ក្នុងពិន្ទុមួយដែលចាំបាច់ហើយសម្រាប់ប៉ារីនឹងក៏ស្ថិតនៅក្នុងពិន្ទុដែលចាំបាច់ដូចគ្នាមិនទាន់បានជាប់ទេណាបាទមិនទាន់បានជាប់ direct ទេយប់នេះ Man City ក៏ចង់ឈ្នះប៉ារីក៏ចង់ឈ្នះប៉ុន្តែបើសិនជាស្មើបាទករណី ដែលស្មើនោះមានន័យថារងចាំអ៊ុតមើលទៅលើក្លឹបរឹកប៉ុន្តែក្លឹបរឹកបាទត្រូវប៉ះជាមួយនឹង RB Leipzig បើសិនជាក្លឹបរឹកអាចយកឈ្នះទៅលើ RB Leipzig នោះមានន័យថានៅចាំអ៊ុតប្រកួតចុងក្រោយបាទប្រកួតចុងក្រោយប៉ុន្តែក្នុងចំណោមក្រុមទាំងពីរនេះប្រសិនបើមាននរណាម្នាក់បាទបើសិនជាមាននរណាម្នាក់អាចយកឈ្នះបាននៅក្នុងរាត្រីនេះគឺត្រូវជាប់លេខ1លើលើកម្ពុជាតារាងហើយបាទអញ្ចឹងយប់នេះ Manchester City ហ្នឹងមើលទៅប្រហែលជាអាចត្រឹមស្មើបាទអាចត្រឹមស្មើនៅក្នុងរាត្រីនេះជ័យច្រើនណាស់ណាបាទជ័យច្រើនណាអត់សូវស្រួលទេ បើនិយាយអំពីប្រវត្តិនៃខ្លាប៉ះគ្នារវាង Manchester City និង Paris ធ្លាប់ប៉ះគ្នាចំនួន6លើក បាទ Manchester City ឈ្នះ3ស្មើ2ចាញ់2ចាញ់លើកចុងក្រោយនេះគឺចាញ់នៅក្នុងឆ្នាំនេះដែរឯងតែម្ដងបាទគឺចាញ់លទ្ធផល2ទៅ0បាទកាលពីមុនមកដែរចាញ់ទេការប្រកួតក្នុងទឹកដីរបស់ Manchester City 3លើកឈ្នះ2ស្មើ1ណាក៏មានប្រវត្តិស្មើដែរនៅក្នុងទឹកដី Etihad បាទការប្រកួតជើងទី1ប៉ារីបានយកឈ្នះទៅលើ Manchester City 2ទៅ0 ការប្រកួត UCL កាលពីរដូវកាលមុនវគ្គពាក់កណ្ដាលប្រៃព្រាត់ឃើញថាសម្រាប់ Manchester City បានទម្លាក់ Paris ត្រឹមវគ្គពាក់កណ្ដាលប្រៃព្រាត់ដោយយកឈ្នះទៅលើ Paris ក្នុងទឹកដី Paris 2ទៅ1យកឈ្នះទៅលើ Paris 2ទៅ0នៅក្នុងទឹកដី Manchester City បាទប្រវត្តិនៅក្នុងការជួបគ្នារវាងលោក Pep ហើយជាមួយនឹងលោក Pochettino ឃើញថាធ្លាប់ជួបគ្នានៅពេលធ្វើការនៅអង់គ្លេសដូចគ្នាណាបាទសម្រាប់លោក Pep បាទធ្លាប់ប៉ះជាមួយលោក Pochettino ចំនួន21ប្រកួតឈ្នះ12ស្មើ5 ចាញ់តែ4លើកទេបាល់យប់នេះអាចស៊ីប៉ុន្តែខ្ញុំគិតថាបាន ត្រឹមតែរួចជ័យទេបាល់នេះអាចក្នុងលទ្ធផល2-1បាទបាល់នេះអាចក្នុងលទ្ធផល2-1មិនស្រួលនឹងបាល់នឹងអាចក្នុងលទ្ធផល1ស្មើទៀតបាទស្រៀងលីវភូលអញ្ចឹងបាទស្រៀងលីវភូលអញ្ចឹងតោះយើងមិនតាន់អាមើលកន្លែងហ្នឹងយើងបន្តទៀត 5ប្រកួតចុងក្រោយរបស់ Manchester City ឈ្នះ3ស្មើ1ចាញ់1 3ប្រកួតចុងក្រោយឈ្នះទាំង3ប្រកួតការប្រកួតក្នុងដីរបស់ Manchester City ឈ្នះ4ចាញ់1ចាញ់ចុងក្រោយចាញ់ Crystal Palace 2ទល់នឹង0ការប្រកួត UEFA Champions League ចុងក្រោយបំផុតយកឈ្នះទៅលើក្លឹបរឹក4ទល់នឹង1ការប្រកួតក្នុងដីរបស់ខ្លួននៅក្នុងការប្រកួតបាទ UEFA Champions League បាទទឹកដីរបស់ខ្លួនយកឈ្នះ RB Leipzig 6-3យកឈ្នះទៅលើក្លឹបរឹក4ទល់នឹង1ណែក្នុងដីគាត់លេងល្អណាស់ Manchester City ចំណែកក្រុមបារាំងវិញ ប៉ារីស5ប្រកួតចុងក្រោយឈ្នះ3ស្មើ2ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1បាទយប់នេះអាចនឹងចាញ់ដែរណាបាទប៉ុន្តែ មានអត្រាស្មើច្រើនបាទយប់នេះផងដែរសម្រាប់ Manchester City បាទអ្នកចាំទី Edison Morees តំបន់ប្រយុទ្ធអាចនឹងមាន Raheem Sterling, Riyad Mahrez ហើយជាមួយនឹង Phil Foden បាទនៅក្នុងតំបន់បំរើវិញ គឺមាន Gundogan បាទគឺមាន Bernardo Silva បាទគឺមានកីឡាកររ៉ូទ្រីតំបន់ការពារគឺមាន Kelly Walker Cancelo លាប់ពកឲ្យជាមួយនឹង Robin Dia នៅក្នុងនោះផងដែរសម្រាប់ប៉ារីសអ្នកចាំទីគឺ Keller Navas តែខ្ញុំមើលទៅអាចនឹង Donnarumma អាចនឹងមានបញ្ហារបួសតំបន់ប្រយុទ្ធគឺមាន Lionel Messi Angel Di Maria ហើយជាមួយនឹង Neymar ខ្ញុំគិតថាមិនអញ្ចឹងទេខ្ញុំគិតថាតំបន់ប្រយុទ្ធគឺមាន Lionel Messi Neymar ហើយជាមួយនឹង Mbappe នៅក្នុងតំបន់បម្រើគឺមាន Verratti Gaye ហើយជាមួយនឹង Paredes នៅក្នុងតំបន់ការពារគឺមានកីឡាករបាទ Kera Hakimi ហើយជាមួយ Nuno Mendes ជាមួយនឹងកីឡាករបាទ Danilo បាទអញ្ចឹងសម្រាប់ក្រុមទាំងពីរនេះយើងអាចកលេចថាកីឡាករគឺសេវាគ្នាទេប៉ុន្តែសម្រាប់ប៉ារីសគឺមានភាពល្អប្រសើរជាងបាទជាពិសេសតំបន់ប្រយុទ្ធរបស់ប៉ារីសគឺមានភាពល្អតែម្ដងប៉ុន្តែបើយើងប្រៀបធៀបអំពីការលេងនិងការពារវិញយើងអាចនិយាយបានថាតំបន់ការពាររបស់ប៉ារីសនោះគឺមានភាពមិនសូវជាមុំទាំដោយ Manchester City ទេ យប់នេះខ្ញុំគិតថាសម្រាប់វត្តមានរបស់រ៉ាម៉ូសនឹងបង្ហាញខ្លួនបាទសម្រាប់11នាក់ការប្រកួតយប់នេះត្បិតតែជាការប្រកួតសំខាន់ប៉ុន្តែនៅសល់មួយប្រកួតចុងក្រោយទៀតបាទយើងមិនទាន់ដឹងទេថាតើ Benfica នឹងអាចយកឈ្នះទៅលើ RB Leipzig បានដែរឬក៏យ៉ាងណាទេការប្រកួតនេះបើសិនជាបាទសូមបិទទោសមិន Benfica នេះគឺក្លឹបរឹកបើសិនជាក្លឹបរឹកចាញ់ទៅលើ RB Leipzig នោះមានន័យថាសម្រាប់ Paris និង Manchester City បានឡើងទៅកាន់វគ្គបន្ទាប់ដូចគ្នា បាទអញ្ចឹងក្រុមទី2អាចនឹងទាមទារចង់បានស្មើច្រើន បាទបើសិនជាយប់នេះស្មើក្រុមទី2នឹងត្រូវបានគេហៅថាឡើងទៅកាន់វគ្គបន្ទាប់ប៉ុន្តែ9 3 7អូនៅទេបើសិនជាក្លឹបបរើកឈ្នះនៅសល់ប្រកួតចុងក្រោយចាំអ៊ុតបាទបើយោងទៅតាមប្រវត្តិនៃក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នាគឺ Manchester City ល្អជាង5ប្រកួតចុងក្រោយ Paris ល្អជាងប៉ុន្តែបើនិយាយពីយាយការប្រកួតនៅក្នុងដីគឺក្រៅដីគឺ Paris លេអសល្អក្រៅដីទេអញ្ចឹងក្រុមទាំងពីរនេះគឺ5ប្រកួតចុងក្រោយខ្ញុំផ្ដល់ពិន្ទុឲ្យ50 50 សម្រាប់ប្រវត្តិគឺ Manchester City ល្អជាង កីឡាករតំបន់ការពាររបស់ Manchester City ល្អប៉ុន្តែតំបន់ប្រយុទ្ធរបស់ Manchester City រៀងបញ្ហាបន្តិចតែនៅក្នុងនោះផងដែរសម្រាប់ប៉ារីសគឺប្រឆាំងគ្នាតំបន់ប្រយុទ្ធរបស់ប៉ារីសគ្រាន់បើតែតំបន់ការពាររបស់ប៉ារីសមានបញ្ហាអញ្ចឹងយប់នេះផ្ដល់ទៅផលក្រុមទាំងពីរបូកបញ្ចូលគ្នាទៅ Manchester City មានលទ្ធភាពត្រង់ប្រវត្តិដែល Manchester City គឺមិនដែលចាញ់ទៅលើប៉ារីសនៅក្នុងទឹកដីរបស់ខ្លួនទេអញ្ចឹង5ប្រកួតចុងក្រោយស្មើ50 50 កីឡាករ50 50ប្រវត្តិ Manchester City លំអៀងបន្តិចយប់នេះខ្ញុំផ្ដល់ជូនឲ្យ Manchester City មានអត្រាស្មើច្រើនលទ្ធភាពអាចបាល់នេះ2ទល់នឹង2បាទលទ្ធភាពអាចបាល់នេះ2ទល់នឹង2អញ្ចឹងប៉ុន្តែខ្ញុំផ្ដល់ជូនលទ្ធភាពក្នុងនាមជាម្ចាស់ផ្ទះបាទផ្ដល់ជូនឲ្យយកឈ្នះទៅលើប៉ារីសក្នុងលទ្ធផល2ទល់នឹង1ប៉ុន្តែលទ្ធផលនេះខ្ញុំអាចនិយាយបានថាអាចនឹង2ទល់នឹង2បាទស្មើច្រើនលទ្ធផលក្រុមទី2គឺមានលទ្ធភាពស្មើច្រើនបាទបាទសួស្ដី home screen បាទសួស្តីហុំស៊ីនដតម៉ាន់ដល់ហើយបើយើងនិយាយអំពីមួយរយៈចុងក្រោយរបស់របស់លីវើពូលនេះ បាទយើងឃើញថាឆ្នាំថ្មីនេះលីវើពូលហាក់បីដូចជាបង្ហាញនៅទម្រង់លេងដ៏ល្អពិសេសមែនទែនសម្រាប់លីវើពូលបាទឃើញថាការប្រកួតទៅតែចាញ់មួយ ប្រកួតទេ ក្នុងចំណោមការបើករដូវកាលមកដល់ពេលនេះសម្រាប់លីវើពូលចាញ់តែមួយប្រកួតទេក្រៅពីនោះគឺមិនដែលចាញ់សោះការចាញ់មួយប្រកួតនោះគឺចាញ់ទៅលើ West Ham ក្នុងលទ្ធផល3ទល់នឹង2 បាទដែលមិនគួរឲ្យមនឹកស្មានដល់នោះទេបាទហើយការប្រកួតចុងក្រោយយកឈ្នះទៅលើ Arsenal យ៉ាងចាស់ដៃក្នុងលទ្ធផល4ទល់នឹង0បាទសម្រាប់ Liverpool ទៀតសោតប្រិមិត្តប្រកាសជាមានចម្ងល់ថាហេតុអីបាន Liverpool យំនេះឲ្យចែកតិចម៉េះបាទហេតុអីក៏ Liverpool យំនេះឲ្យចែកមិនតិចម៉េះការប្រកួតជើងមុន Liverpool ឲ្យចែកកន្លះស្និតលើ1ហ្នឹងលេងក្រៅដីមកដល់ប្រកួតនេះបែរទៅជា Liverpool ឲ្យចែកកន្លះស្និតដាច់បាទអត់ស្រួលទេប្រិមិត្តអីបាទ សម្រាប់លីវភូគឺមានពងពេញហើយយប់នេះមិនស្រួលលីវភូដាក់កូនហង់លេងហើយបាទមានមីណាមីណូបាទមានបាទកូនណានតេបាទអញ្ចឹងណាបាទអញ្ចឹងប្រយ័ត្នប្រយែងមែនទេណាប្រិមិត្តបាទយប់នេះអាចនឹងបាទលោកក្លុបអាចនឹងព្យាយាមលាក់កីឡាករគាត់មួយចំនួនធំហើយបាទព្រោះថាគាត់ឡើងទៅកាន់វគ្គបន្ទាប់ហើយហើយបាទទោះបីជាចាញ់ក៏គាត់នៅតែលេខ1ចាញ់ប្រកួតក្រោយទៅក៏គាត់នៅតែលេខ1ក្នុងពូលដែរបាទអញ្ចឹងមានន័យថាសម្រាប់លីវភូនេះគឺយប់នេះ គឺចាញ់ក៏បានឈ្នះក៏បានស្មើក៏បានបាទអត់បញ្ហាអញ្ចឹងយប់នឹងប្រហែលជាមានកូនហងលេងច្រើនបាទប្រវត្តិនៅក្នុងការជួបគ្នារវាងលីវើពូលជាមួយនឹងប៉ុកតូបាទនិយាយអស់សេចក្តីទៅគឺប៉ុកតូមិនដែលឈ្នះលីវើពូលម្ដងណាទេជួបគ្នា9លើកលីវើពូលឈ្នះ6ស្មើ3មិនដែលឈ្នះលីវើពូលម្ដងណាទេជួបគ្នាចុងក្រោយបាទនៅក្នុង UEFA Champions League រដូវកាល2018 2019បាទវគ្គ8ក្រុមចុងក្រោយលីវើពូលឈ្នះប៉ុកតូ2ទៅ0នៅក្នុងដីលីវើពូល ឈ្នះប៉ុកតូទៀត4ទល់នឹង1នៅក្នុងទឹកដីរបស់ប៉ុកតូបាទយប់នេះលទ្ធផលអាចនឹងមានលទ្ធភាពស្មើច្រើនសម្រាប់លីវើពូលហើយជាមួយនឹងប៉ុកតូបាទអត់សូវស្រួលទេ ពងគាត់មានហើយ បាទពងគាត់មានពេញហើយ បាទអញ្ចឹងគាត់ទោះបីជាគាត់ចាញ់ក៏បាននៅលេខ1ចាញ់ទាំងពីរប្រកួតចុងក្រោយក៏នៅបានលេខ1ដែរបាទអញ្ចឹងប្រយ័ត្នប្រយែងមែនទេបាទតោះ5ប្រកួតចុងក្រោយបាទរបស់លីវើពូលឈ្នះ3ស្មើ1ចាញ់1 ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះ3ស្មើ2បាទពងល្អណាការប្រកួតចុងក្រោយនៅ UEFA Champions League យកឈ្នះទៅលើ AT Madrid 2ទល់នឹង0ឯណោះបាទ5ប្រកួតចុងក្រោយរបស់ប៉ុកតូឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ3ស្មើ1ចាញ់1ដូចគ្នា ការប្រកួត UEFA Champions League ចុងក្រោយប៉ុកតូស្មើជាមួយនឹង AC Milan ក្នុងលទ្ធផល1ទល់នឹង1បាទយប់នេះ សម្រាប់ Liverpool អូកីឡាករខ្មៅទាំងខ្មៅឡើងជុកបាទ Fomino បាទអត់មាន Tota អត់មាន Elite ក៏អត់មានដែរ Origi អត់មាន Jaminer Kaita Kutuchon Robertson Gomez Willian អត់មានទេបាទយុគនេះអាចនឹងមាន Sadio Mane Salah បាទ Minamino ហើយបាទនៅក្នុងតំបន់បម្រើគឺមាន Henderson បាទ Chamberlain ហើយជាមួយនឹង Fabinho តំបន់ការពារនេះគឺមាន Joel Matip Van Dijk បាទ Simikas ហើយជាមួយនឹង Ibrahima Konate បាទអញ្ចឹងយប់នេះប្រហែលជាអត់អាចអត់ដាក់សាមញ្ញេអត់ដាក់សាឡាបានទេព្រោះកីឡាករគាត់ឈឺច្រើនតំបន់ការដាក់ប្រយុទ្ធអីអ្នកចាំទីវិញគឺបាទ Alison Baker បាទសម្រាប់ពកតូកីឡាករពេញណៃណាន់តាន់តាប់អឺអាចនឹងស្មើច្រើនយប់នេះសម្រាប់ Liverpool តែបើប្រិយមិត្តចង់វាយក៏ដូចជាមិនអីដែរបាទក៏ព្រោះតែទឹកដីរបស់គាត់គាត់មិនចង់ឲ្យខ្លួនគាត់ចាញ់ទេនៅក្នុងដីខ្លួនឯងអញ្ចឹងណាបាទនៅក្នុងដីខ្លួនឯងប្រហែលជាគាត់មិនចង់ឲ្យខ្លួនឯងចាញ់ទេ ការប្រកួតក្នុងដីរបស់ Liverpool ហ្នឹងគឺសម្រាប់ UEFA Champions League បាទពីប្រកួតហ្នឹងគាត់ឈ្នះ AC 3ទៅ2គាត់យកឈ្នះលើ AT ហ្នឹង2ទៅ0ការប្រកួតយប់នេះគឺជាការប្រកួតដែលនិយាយថាប្រគ្រប់កិច្ចប៉ុន្តែខ្ញុំគិតថាប្រហែលជាគាត់អាចមានលទ្ធភាពនៅក្នុងការឈ្នះប៉ុន្តែយើងឃើញចេកទៅមើលទៅដូចមិនតំណងអញ្ចឹងណាបាទចេកនេះដូចមិនតំណងលទ្ធភាពរបស់ Liverpool បច្ចុប្បន្នគួរតែឲ្យចេកទៅការប៉ុកតូហ្នឹងបាទមួយស្និតក្អីហ្នឹងបាទ យប់នេះខ្ញុំផ្ដល់ជូនឲ្យលីវភូលយកឈ្នះទៅលើប៉ុកតូបាទក្នុងលទ្ធផល2ទៅ1ប៉ុន្តែបាននេះមានលទ្ធភាពមួយស្មើច្រើនបាទលទ្ធភាពក្រុម2នេះអាចនឹងមួយស្មើបើឈ្នះលីវភូលអាចយកឈ្នះទៅលើប៉ុកតូ2ទៅ1បាននឹងអត់ច្រើនទេបាននឹងមិនស្រួលសូន្យស្មើទៀតបាទអញ្ចឹងអត់សូវស្រួលទេណាប្រិមិត្តណាបាទតែបើប្រិមិត្តថាមើលទៅតំណងអាចជ្រើសលីវភូលក៏ជ្រើសទៅចោះបាទ